ប្រិមិត្តជាទីមេត្រីស្អាតហើយពូកែទៀតម៉េងកើតបច្ចិន្តាបង្ហាញឈុតដែលខំដេដាច់យំ អ្នកគ្រប់ត្រូលលន់មាត់សសើរគេនៅចាំបានថាកាលពីប៉ុន្មាន ឆ្នាំមុនតារាចម្រៀងម៉េងកើតបច្ចិន្តានិងកូនស្រីពៅបានហោះហើរទៅលេងកូនប្រុសច្បងដែលកំពុងរស់នៅ និងសិក្សានៅប្រទេសបារាំងនៅទីនោះចំពេលកាន់ប៉ុន ម៉េចក៏បច្ចនាមិនភ្លេចឡើយនៅ ប្រពៃណីខ្មែរដ៏ផូរផង់របស់ខ្មែរយើងអ្នកនាងនិងកូនកូនបានរៀបចំខ្លួនដើម្បីទៅវត្តកាន់បិណ្ឌនៅទីនោះជាមួយនឹងសម្លៀកបំពាក់ប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតហើយមុននឹងបានសម្លៀកបំពាក់សម្រាប់ទៅវត្តនោះ អ្នកនាងបានបញ្ជាក់ថាទៅវត្តស្លៀកអី ខំដេរទាំងយប់ទាំងថ្ងៃគឺដើម្បីស្លៀកទៅវត្តក្នុងរដូវកាន់បិណ្ឌដើម្បីអភិរក្សសម្លៀកបំពាក់ខ្មែរផង និងដើម្បីឲ្យបរទេសកាន់តែស្គាល់សម្លៀកបំពាក់ស្ត្រីទៅវត្តរបស់ខ្មែរយើងថាយ៉ាងម៉េចអ្នកនាងបន្តថា នៅពេលដែលគេសរសើរថាឈុតទាំងនេះស្អាតស្អាតណាស់ខ្ញុំពិតជាសប្បាយចិត្តមែនទែនតែខ្ញុំកាន់តែសប្បាយចិត្តនិងមានកម្លាំងចិត្តតទៅទៀតនោះគឺសម្លៀកបំពាក់ទាំងនេះជាស្នាដៃរបស់ខ្លួនឯងផ្ទាល់។ បញ្ជាក់ខ្ញុំកាត់ដេរខោអាវខ្លួនឯងនិងអាវសំពត់កូនផ្អែមចំណែកសំពត់ខ្ញុំខាងកាត់ដេរសៀវមីដេរឲ្យពីភ្នំពេញទេ ព្រោះខ្ញុំកាត់ដេរមិនទាន់ដោយឡែកពេលត្រឡប់មកខ្មែរវិញនោះអ្នកនាង បានធ្វើអ្នកគ្រប់គ្រងកាន់តែសរសើរថែមទៀតនៅពេលដែលអ្នកនាងស្លៀកពាក់ប្រពៃណីយ៉ាងសមសួន ជាការឆ្នៃម៉ូដដោយខ្លួនឯងបង្ហាញវត្តមានច្រៀងក្នុងពិធីមង្គលការនៅកោះពេជ្រនោះ។ បន្ថែមលើនេះថ្ងៃទី4កុម្ភៈ2023អ្នកនាងបានបង្ហាញឈុតដែលខ្លួនខំដេកដាច់យប់ហើយរៀបរាប់ថា អ្វីដែលខ្ញុំខិតខំទាំងយប់ទាំងថ្ងៃ បានទទួល ផលហើយនេះគឺជាឈុតដែលខ្ញុំខំដេកដាច់យប់សម្រាប់ខែទី2ថ្ងៃទី2នៃដើមឆ្នាំ2023ស្អាតទេបងប្អូន សូមអរគុណសម្រាប់កម្លាំងចិត្តទាំងប៉ុន្មាន អំពីអ្នកទាំងអស់គ្នា តាមរយៈរូបភាពអស់ទាំងនេះអ្នកគាំទ្រលន់មាត់សរសើរគ្រប់គ្នាថាផាត់មុខក៏ស្អាតមិនផាត់មុខក៏ស្អាត ហើយអ្នកខ្លះទៀតក៏សរសើរអំពីការច្នៃម៉ូដរបស់ អ្នកនាងផងដែរចាមិនសរសើរមិនបានទេមិនត្រឹមតែ ជាតារាចម្រៀង មានសម្លេងពីរោះផ្អែមរំដំហើយថែមទាំងគឺជានារីដែលជាអ្នកពូកែដេថែមទៀតផង គឺម៉ូដមិនដាល់ឲ្យជន់គេឡើយចេញមកគឺស្អាតស្អាតតែម្ដង។